ខេសួស្តីទាំងអស់គ្នានឹងមកចាក់នេះនឹងស្ងាត់ខ្ញុំបន្តិចអូខេខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយពីរបៀបនៃការប្រើប្រាស់កម្មវិធី Sinoto អឺដោយសារបងសៀមីក៏បានធ្វើការផុសណាប៉ុន្តែពីអ្វីដែលខ្ញុំចង់ review លើកនេះគឺខ្ញុំតាក់ទងទៅនឹងរបៀបនៃការ download ធ្វើមកឲ្យត្រូវ file ហ្នឹងហើយព្រោះនៅក្នុងហ្នឹងមាន file ដូចជា4ហ្នឹងហើយបើយើង download ខុស file ក៏វាអាចយកមកប្រើជាមួយនឹង server ជា e-tour នេះបានដែរ ហើយមួយទៀតគឺជារបៀប register ហើយនឹង requirement របស់ម៉ាស៊ីនធ្វើម៉េចដើម្បីអាចដំណើរការនៅកម្មវិធីមួយនឹងបានអញ្ចឹងណាអូខេអ្នកទាំងអស់នេះអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាណាដំបូងឡើយយើងចូលមកកម្មវិធីជ្រោមយើងមកអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាបែកដៃ search ហ្នឹងមកដាក់ Sinoto អញ្ចឹងមកណាវានឹងចូលដល់ website មួយយើងត្រូវមើលអាណាដាក់ថា sinoto.net អញ្ចឹងចុចលើវាមក ថ្ងៃនេះយើងរើសវាភាសាអង់គ្លេសខ្ញុំរៀនមិនអ្នកនេះបើកតាមកម្មវិធីច្រងដែលសារវាធ្វើការ translate យើងបានណាអញ្ចឹងក្នុងនេះមាន3 4អញ្ចឹងទី1គឺ high speed នេះខ្ញុំព្យាយាមដោនតែដោនបានទេអានេះទី2គឺ speed ធម្មតាប៉ុន្តែដល់ file ទាំងអស់វាតែងតែមានដាក់នៅ password មូលហេតុដែលដាក់ password ដោយសារកម្មវិធីស្លាប់មេរោគការពារកម្មវិធីស្លាប់រឿងមកមេរោគកុំឲ្យវា protect ចឹងណាហើយ link ដែលត្រូវជាមួយនឹង H2 World មួយនេះគឺអ្នកមួយនេះអ្នកមួយនេះណាអញ្ចឹងអ្នកទាំងអស់អ្នកដោតអាកម្មវិធីមួយនឹងមិនត្រូវជាមួយនឹង H2 World របស់យើងអញ្ចឹងនេះវាដាក់ជា H2 VTD ហ្នឹងហើយហ្នឹងគឺជាអ្វីដែលយើងត្រូវ download ដែរអញ្ចឹងខ្ញុំពី comment ហ្នឹងណាប្រើជ្រុងដើម្បីធ្វើការ download អញ្ចឹងមុនធ្វើការ download យើងចូលទៅបិទ Defend Window ចោលសិននេះចូលកន្លែងនេះខ្ញុំ delete វាចោលសិនចុចលើវាអានេះនេះចាំខ្ញុំព្រាធំតិចស្រួល បែបនេះមកយើងបិទឲ្យអស់មកនេះព្រោះនេះបិទដែរបិទបិទអញ្ចឹងខ្ញុំបិទអស់ហើយណានេះចេះបិទអស់ហើយអូខេបន្តមកទៀតយើងធ្វើមិនទៀតតែមកទៀតយើងធ្វើការ download ពីអញ្ចឹងខ្ញុំយកនេះនេះនេះមើលចំណាំបងប្អូនណាយកនេះអូខេយើងចុច down មកនេះ save វាទូចទេអាហ្នឹងវាទូចទេអញ្ចឹងខ្ញុំតម្លាក់ screen ចុះមួយសិនតែខ្ញុំបានមុខនេះតែខ្ញុំ down សាររួចហើយណាយើងបាន file ហ្នឹងមកហើយ យើងតម្លាក់សិនអូខេខ្ញុំសូមតម្លាក់កែមទៀតហើយខ្ញុំបង្កើត folder មួយសិនបង្កើត folder មួយខ្ញុំដាក់ឈ្មោះថា sin photo ណាខ្ញុំទី file មួយនេះដាក់ចូលមកនេះសិនដើម្បីស្រួលធ្វើបាត់នេះចោលអញ្ចឹងអានេះអ្នកទាំងអស់គ្នាចូលមកបើក set ឲ្យអា folder មួយនេះសិនដើម្បីយើងងាយស្រួលប្រើកម្មកម្មទីស្លាប់មេរោគវា protect អញ្ចឹងខ្ញុំចូលសាំ3ចូលមកកម្មទីស្លាប់មេរោគសាំ3ចុចលើវា យកពាក្យ manage setting ចេញមកក្រោមមកអស់យកពាក្យ add add or remove នេះខ្ញុំ add វាចូលមួយទៀត folder ហើយយើងរកឡើងទីតាំងយើងដាក់មិញមកនេះឃើញទេខ្ញុំ select លើវាអូខេចាំ folder ធ្លាក់មកក្រោមនឹងមួយទៀតហើយនេះឃើញទេយើងបាត់វាទៅអញ្ចឹងយើងចាប់ផ្ដើមពលា file នេះមកពលា file នេះណាចុចដាក់បាក់ click លើវា extract password 123ណា123 បែបហ្នឹងមកឲ្យចប់ហ្នឹងហើយហើយយើងចុចលើវាក្នុងហ្នឹងមកហើយមានអានេះមួយទៀតអញ្ចឹងឡើយយើងធ្វើការ update វាដល់បើ click លើវាណាហ្នឹងហើយចុចឡាយនេះអានេះអក្សរនេះយើងចង់ដូរមកអង់គ្លេសដូរឡាយនេះអញ្ចឹង update មកអូខេហើយវា download ឲ្យចប់សិនទៅវានឹងចេញផ្ទាំងមួយយើងហើយដើម្បីធ្វើការ run ដល់កម្មវិធីហ្នឹងអូខេឲ្យវាចប់ទៅព្រោះវាប្រើរយៈពេលរៀងខ្លីដែរមិនជាវែងប្រហែលទេ េចប់ហើយចប់ហើយណាអ្នកនរនេះអញ្ចឹងខ្ញុំធ្វើការបាត់ពីចោលតមកទៀតយើងបើកវាមកយើងបើកក្នុងនេះក៏បានបើកនេះក៏បានតែយើងបើកក្នុងនេះ profile ពីតែមួយណាអានេះជា shortcut របស់វាទេអូខេអញ្ចឹងខ្ញុំបើកលើនេះមកអញ្ចឹងខ្ញុំដល់បើក click លើវាខ្លាំងនេះវាឲ្យយើង register ដើម្បីចូលអញ្ចឹងរបៀបនៃការ register ឲ្យប្រផាទេចុចលើ register នេះអញ្ចឹងឡើយនេះ user អញ្ចឹងខ្ញុំដាក់មកខ្ញុំដាក់សុបាយថាណា password ដាក់អីក៏បានដែរអ្នកនរនេះ អានេះ confirm password យើងឥឡូវដូចគ្នាណាអូខេអឺ password ចឹងវាយ copy ឥឡូវណានេះ password confirm វាអូខេបើប៉ុណ្្នឹងមកយើង register អូខេ account នេះ already register ទៀតចុះអូខេចឹងសบาย change បែបហ្នឹងណា register អូខេ successful ចឹងខ្ញុំ login ចឹងមិញដាក់សบาย change អូខេបើប៉ុណ្ណេះយើង login អូខេនេះមានន័យថាយើងចូលមកក្នុងអាអ្នកនេះបានហើយអញ្ចឹងខ្ញុំបើកទាំងនេះខ្ញុំមកវិញអញ្ចឹងអ្នកនរគ្នាមើលណាអញ្ចឹងកន្លែងនេះខ្ញុំអត់បញ្យល់តទៅនឹង function រៀងច្រើនប្រហែលទេណាខ្ញុំគ្រាន់តែត្រួសត្រួសអូខេយើងចូលកន្លែងនេះយើងចូលពាក្យនេះនេះណាចឹងតាមធម្មតាបើសិនជាករណី file មានអត់ទាន់ស្គាល់ game ទេចឹងកន្លែងនេះវាចាញ់ឈ្មោះ hero យ៉ាងទេចឹងចូលកន្លែងនេះយកនេះហើយវាដើមស្ទូ ចាញ់ណានេះអញ្ចឹងអូខេកម្មវិធីមួយហ្នឹងមានប្រព័ន្ធហ្នឹងហើយខ្ញុំនឹងធ្វើការស៊ីមេអ្នកទាំងអស់គ្នាមើលអឺអាអីផ្សេងផ្សេងចាំមើលខ្ញុំមានពេលអីខ្ញុំធ្វើការ review ត្រួសត្រាស់តកតងទៅនឹង function នីមួយៗក្នុងការប្រើប្រាស់កម្មវិធីមួយហ្នឹងបញ្ជាក់តិចកម្មវិធីមួយនេះគឺ free ទេអ្នកទាំងអស់គ្នាណាអឺតោះឥឡូវយើងស៊ីមេឥឡូវមិញខ្ញុំទិញ key បាន10ដែរចឹងខ្ញុំទៅស៊ីឲ្យមើលប៉ុន្តែមុនគិតចូលស៊ីមេខ្ញុំប្រាប់តិចណាតកតងនឹង requirement របស់ម៉ាស៊ីនអញ្ចឹងនេះ ដើម្បីអាចប្រើប្រាស់កម្មវិធីនេះបានអ្នកទាំងអស់គ្នាត្រូវមើលហើយនេះអញ្ចឹង refine refinement ម៉ាស៊ីនដែលខាតត្រូវមាន net framework 4.5អញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាមានកម្មវិធី net framework ក្រោមពីជាង4.5ទេឡើងប្រើប្រាស់វាគឺអត់ដើរទេអញ្ចឹងអ្នកទាំងអស់គ្នាចុច download អាកម្មវិធីនេះយកមួយទៀតត្រង់ក្នុងម៉ាស៊ីនទៅឬក៏មួយក៏អ្នកទាំងអស់គ្នាអាចធ្វើការ auto update ពីតូទៅអានេះវាតម្លើងឲ្យ auto ហើយណានេះនេះ ហើយបើសិនជាករណីអ្នកទាំងអស់គ្នាប្រើ Windows 10ឬក៏ Windows 11អីប្រហែលជាវាអាច net travel 14ចុចជាងហ្នឹងហើយតែបើសិនជាករណីប្រើ Windows 7ប្រហែលជាអាចមានបញ្ហាឬក៏ទាបជាងនឹងអញ្ចឹងណាអូខេអញ្ចឹងបើសិនជាករណីវាអត់ដើរអាចតឡើងនេះបានអត់ដើរមិនមែនអត់ដើរតាក់ទងទៅនឹងកន្លែងនេះណាបើកម្មវិធីនេះមកវាអត់ចាញ់ហ្មងនេះកម្មវិធីនេះបើអត់ចាញ់ទេអញ្ចឹងបើសិនបើអត់ចាញ់តឡើងនឹង support វិញមួយទៀតទៅណាអូខេតែអ្វីដែលសំខាន់ទីគេ complete close defend window ហើយនៅកម្មវិធី slap មេរោគចោល តើឡើងចូលទៅស៊ីមេទាំងអស់គ្នាខ្ញុំមិនដឹងទៅគេវៃនរណាទេអ្នកនរនេះឥឡូវខ្ញុំសុំទៅបាក់នេះសិនអឺកម្មវិធីមួយនេះបើយើងនិយាយទៅវាទៀងទលំទលាជាង TV Auto ឆ្ងាយដោយសារ function មួយចំនួនធំគឺ free អត់ត្រូវបាន spot អត់ត្រូវបានទិញទេតែបើអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងកម្មវិធីមួយនេះអ្នកទាំងអស់គ្នាអាចធ្វើការ donate នឹងទៅម្ចាស់ page ផ្ទាល់បានណា អូខេខ្ញុំដាក់រូមេសិនអត់មានអឺរៀងពិបាករូមេទេអ្នកនរនេះសារគេវាយដល់ណាអញ្ចឹងណាអូខេមេពងរត់តែត្រូវត្រូវហើយអញ្ចឹងខ្ញុំធ្វើការដូរដូរ PK មកលឿងណាខ្ញុំដូរ PK មកលឿងរួចខ្ញុំចូលមកកន្លែងនេះខ្ញុំឬយកពាក្យអឺ មើលសិននេះ click NPC ចឹងខ្ញុំ click hero ខ្ញុំណាហើយខ្ញុំចុច setting កន្លែងនេះយើងអាចលើកយក by list ទេយើងលើកយក nearest ហ្នឹងហើយហើយយើងចុចអឺនេះមក nearest នេះមានថាជុំជុំវិញនឹងវាចុចទាំងអស់នេះទាំងអស់នេះជុំជុំវិញនឹង monster ចុចទាំងអស់ចឹងប៉ុណ្ណឹង save មក save ណា អូខេអញ្ចឹងតែប៉ុណ្្នឹងមកនេះវាស៊ីនេះឃើញទេនិយាយទៅឲ្យតែក្នុងក្បែរក្បែរនេះវារត់មកវាចូលស៊ីមកអញ្ចឹងកន្លែងនេះយើងគ្រាន់តែគ្រីកន្លែងនេះមកហើយគ្រីកន្លែងនេះចោលហើយចុច save មកវាចាញ់អីទេយើងចុចបិទចេះមកហើយគ្រីកន្លែងនេះជាប់មកនិយាយទៅគឺនៅម្ដងម្ដុំហ្នឹងគឺវាស៊ីទាំងអស់អឺដោយសារនៅក្នុង server នេះវាអត់អាចនេះអ្នកនរនេះវាអត់អាចអឺអឺវាអត់អាចជ្រាបយកតាមប្រអប់ដូចនៅក្នុង server សបាយទេដោយសារក្នុង server សបាយអឺយើងអាចជ្រាបវាបានតាម link នេះ ភាសាមេវាមានដូរឈ្មោះតែនៅនេះគឺ GM គាត់ធ្វើការដូរឈ្មោះមេអញ្ចឹងយើងអាចទ្រីបានដូចនៅសវសបាយទេអញ្ចឹងយើងអាចទ្រីបាន nearest តែអាកន្លែង nearest ហ្នឹងបើសិនជាករណីនេះបើសិនជាករណីប្រអប់ឬក៏មាន item ជីកអីក្បែរក្បែរហ្នឹងអ្នកទាំងនេះទាំងអង្គុយមើលដែរព្រោះវាអាច auto ដបគ្រីសពួកអានឹងចោលអញ្ចឹងណាអូខេ អញ្ចឹងមិនស៊ីបានតែមួយអ្នកទាំងអស់នេះដោយសារវល់បញ្ចូលអត់នេះពេកអឺតាមពិតខ្ញុំគ្រាន់តែ review អ្នកទាំងអស់នេះបានដឹងឯងអូខេអ្នកទាំងអស់នេះអញ្ចឹងវីដេអូនៃការស៊ីមេមានតែប៉ុណ្្នឹងអ្នកទាំងអស់នេះអញ្ចឹងកម្មវិធីមួយនេះខ្ញុំនិយាយមកទៅគឺងាយស្រួលក្នុងការស៊ីមែនតើដោយសារវា free ហើយណាមួយអឺយើងស៊ីដូច TP Auto អញ្ចឹងហើយអ្វីដែលសំខាន់ជាងគេគឺ function ហ្នឹងគឺ free ទាំងស្ទឹងតែទាំងអស់តែម្ដងណា អូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះការ review វីដេអូមានប៉ុណ្្នឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាប្រើប្រាស់ tool ដែលមានការទទួលខុសត្រូវដោយខ្លួនឯងព្រោះជាធម្មតាយើងដឹងហើយយើងប្រើប្រាស់ tool បើសិនជាករណី GM គាត់ដឹងគាត់នឹងធ្វើការ ban ទៅលើ hero មួយហ្នឹងណាហ្នឹងហើយអូខេអរគុណបាយបាយ